ដល់ពេលគេតន់ធ្វើឯងចង់រកទិញឯងអូអញដឹងដល់ពវិលបាត់ចិត្តទៀតចេញម៉ែចង់ត្រូវអាមកអាក្មេងសម្រាមគេច្បាស់មកស្បែកជើងហ្នឹងឯងពួកនេះអត់បានទេឲ្យតែវាឃើញឯងបាត់ហ្នឹងនឹងបាត់អីខ្លះហើយម៉ា យើងពេញខ្លាំងខ្លួនណាបានជាមរឹក con thì có cái chẳng của tăng khối của bạn đấy con nó mày nó con nó con nó lắm nó mày của ngập năng tuổi á ថ្នាក់ហ្នឹងអីមីងគិតថាពុកបាយនេះទៅរាប់បានណាហូបទាំងអស់ទៅអញ្ចឹងកំសត់រីកំសត់លេះមួយហើយគួរតែផ្លាស់ឈ្មោះរស់ណាបើដាក់ឈ្មោះអាកំសត់វិញទៅត្រូវជាងណា មីងគិតថាយកបាយសម្លនេះទៅវត្តដើម្បីប្រគេនព្រះសង្ឃដើម្បីអតិថិសលឲ្យប្តីមីងឯណោះតែគាត់បានស្លាប់យូរហើយមើលទៅឯងហើយចាំសិលក្រោយទៅអញ្ចឹងបាទក្មេងហ្នឹងឃ្លានពីឯងទៅទៀតមកព្រោះងាប់តាមឯងទៀតទៅ ផ្ទះសំបែងពីបងប្អូនចាំទៅរស់នៅជាមួយមីងទៅមីងចាំគួយទុកដូចជាកូនចៅអញ្ចឹងណាចឹងគួយទៅតាមរកបងប្អូនចោះណាផ្ទះមីងនៅម្ដុំនោះទេពេលរកបងឃើញហើយមួយទៅរកផ្ទះមីងណាទៅសួរគេនៅម្ដុំនោះ ម្ដាយរបស់បងពិសីនៅណាគេប្រាប់មួយហើយទោះយ៉ាងណាក៏ដោយរបស់បងប្អូនឃើញមិនឃើញមួយអញគ្រៀនបាយគ្រៀនទឹកអីទៅផ្ទះមីងចង់ហើយចាំមួយទៅរបស់បងប្អូនទៀតក៏បានដែរឥឡូវមីងលាសិនហើយណាចូលមីងកំខានដល់មួយណាអត់មីងចា